បានសុខហើយតែកុំអោយដឹងឡើយថាអូនទឹកណែបើប្រំនោះធ្វើបាបចិត្តលោកអូនជប់ចាប់គុំទេបងគេច្បាស់ជាមានរឿងធំអូជីវិតបងអូនកុំទល់ហើយសុខតែតានតើអូនរួមបានសុខគឺជីវិតបងអូនម្នាក់នេះឈឺចាប់មិនស្លាប់ទេទៅបងគ្រូនឹងចាំមើលបានដឹងច្បាស់បុលាក់ មិនមានអ្វីហើយហេតុដេចឡើងចិត្តអើយនៅនឹកដល់នាងបិទយើងធ្លាប់ជាសង្សារនឹងគ្នាមែនតែពេលនេះបានដកបំងទៅហើយព្រោះអូនសម្រាប់នឹងចិត្តនឹងជើងរូបគេបងគ្មានទៀតទេនៅក្នុងបេះដូងបងក៏តាមចិត្តអូនទាំងគ្នា ក្រុមនោះធ្វើបាបចិត្តលោកមុខជប់ចាប់ពន្ធទេខ្ញុំគេច្បាស់ជាមានរឿងធំ ដឹងច្បាស់ទូលាក់លំពងមានអ្វីហើយហេតុដូចនៅចិត្តអើយនៅប Şimdi biliyorum